ថ្ងៃនេះឈានមកដល់ថ្ងៃចុងក្រោយនៃកិច្ចប្រជុំអាស៊ាននិងកិច្ចប្រជុំកម្ពុជាពាក់ព័ន្ធដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះខណៈនៅយុគមិញនេះមានពិធីជប់លៀងសោយភយជ្ជៈធំមួយជូនមេដឹកនាំអាស៊ាននិងមេដឹកនាំប្រទេសអឺរ៉ុបមួយចំនួនក្នុងនាមម្ចាស់ផ្ទះកម្ពុជាបានត្រៀមឈុតសម្លៀកបំពាក់ប្រពៃណីឆ្នៃពីហូលខ្មែរសម្រាប់មេដឹកនាំទាំងអស់ដែលមានវត្តមានក្នុងកិច្ចប្រជុំកម្ពុជានេះ។ ដើម្បីពាក់ចូលរួមពិធីជប់លៀងដែលធ្វើឡើង នៅសន្តាគារសុខាជ្រោយចង្វាពិធីនេះធ្វើឡើងមុនពេលមេដឹកនាំប្រទេស នានាវិលទៅប្រទេសពួកគេវិញរៀងៗខ្លួនទោះបីកិច្ចប្រជុំមិនទាន់ចប់ជាផ្លូវការក៏ដោយព្រោះថា មេដឹកនាំខ្លះនឹងត្រូវវិលត្រឡប់ទៅប្រទេសកំណើតមុនបញ្ចប់កិច្ចប្រជុំទៅទៀតជាក់ស្ដែងមេដឹកនាំប្រទេសឥណ្ឌូនេស៊ីនឹងត្រូវត្រឡប់ទៅប្រទេសវិញភ្លាមដើម្បីធ្វើកិច្ចការមួយចំនួនត្រៀមសម្រាប់កិច្ចប្រជុំ G20 ដូច្នេះហើយទើបពិធីជប់លៀងសោយភេទជ្ជៈត្រូវធ្វើដើម្បីជាការថ្លែងអំណរគុណដូចជាជូនដំណើរមេដឹកនាំទាំងនោះ។